ចង់ទៅណាបើកំពុងដាច់យ៉ាយរឿងក្នុងសង្គមដែលគេលើទៅសម័យគេកំពុងបង្កើននៅអ្វីដែលថ្មីឲ្យបញ្ចេញកាត់ទៅស្រួលកាត់ទៅព្រੂក្នុងដៃគំនិតចិត្តស្នប់យកមកខំកែច្នៃឧបសគ្គនៅមុខទៅសរុប ស័យចូលគុំទឹកកឹករត់ទៅក្បាលយកលុយបង្កើតលុយមិនធម្មតាខូបិស្នប់នៅក្នុងផ្ទះចង់ឈ្នះលុយដល់មិនដឹងធ្វើយ៉ាងណាគ្មានលុយអត់ខែជាប្រាក់គេបងការគាត់នឹងចេញធ្វើយ៉ាងម៉េចមានតែភាពដល់សារឲ្យមានលុយយ៉ាងម៉េចបើដល់ថ្ងៃចាំងក្បាលអត់ធុបបងប្រសិទ្ធៈរះអ្នកតាមពីចូលចិត្តខិតគេជាមួយនឹងគុំចាំយូលុយល្បែងមិនសានបានលុយឡើងធូរបញ្ហាជីវិតគិតឲ្យចាំគូគេធីជាងចោលដូចវាស៊ីគូបែងអនឡាញដូចអិនតនូគិតក្នុងរងធ្វើមុខលឹកជូគិតមិនរួចដូចត្រីជាប់ទ្រូឲ្យធ្វើយ៉ាងម៉េចបើពូរមៃអាពីយើងលុយគេចាត់ទុកយើង បែកគេហៅយើងថាបងសង្ហាហើយយ៉ាពីយើងមានលុយគេចាត់ទុកយើងនឹងព្រះបត្រាមិនបាច់ចាំធ្វើស្នេហ៍ពាក់ខ្សែឬចុះគេថាមានលុយក្នុងហៅបែកគេហៅយើងថាបងសង្ហា វាស្នាយុវជនចំពោះមុនក្តារប្រើលេខសំណាងយកលេខវិផាហ្វាល្បីតែស្រួលមិនដែលមានបញ្ហាគេតែងតែនិយាយគេតែងតែណាអង្គុយនៅស្ងៀមនាំបាត់បានការជួយតែមើលផ្ទាល់ក្នុងវត្តហ្វាហ្វាថាមិនត្រូវយើងមើលមិនច្បាស់ចូលមើលក្នុងពេកតែគ្មានអីខ្លះដាក់ប្រាក់ហើយនឹងដល់ប្រាក់មិនបាច់ពិបាកត្រឹម10នាទីទទួលបានប្រាក់រង្វាន់200%ចុះឈ្មោះឥឡូវនេះ free កីឡាបាការ៉ាត់ physical game មានទាំងអស់ lottery ហ្វាហ្វា800 M ហើយជា game society មិនឆាក់មិនយល់ហើយបានគ្រប់ម៉ោងតាម hashtag ចង់តែ Telegram ហ្វាហ្វា 800k កប្រចាំនឹងច្បាស់បញ្ញត្តិចូលឆែកមួយណាក៏បានមានគ្រប់ហែកបើសិនស្ដាប់អត់ទាន់មកប្រចាំនឹងពេកស្ដាប់អត់ទាន់ព្រោះញាប់ឆ្អេកខទៅបន្ទោះចាប់ខ្ញុំដាក់លេខហើយអាយ៉ាពីយើងនឹងលើគេចាត់ទុកយើងនឹងព្រះបត្រាមិនបាច់ចាំធ្វើស្នេហ៍ពាក់ខ្សែឬចុះគីថាពីលើក្នុងហៅបាយគេហៅយើងថាបងសង្ហាអាយ៉ាពីយើងនឹងលើគេចាត់ទុកយើងនឹងព្រះបត្រាមិនបាច់ចាំធ្វើស្នេហ៍ពាក់ខ្សែឬចុះគីថា យចាក់ទូកនេះមកពីកំពង់ចាមហើយ KPC ជាហួរដេកដាលមកដល់ PP ខ្ញុំជិតចិត្តផឹកសាមិនជិលឆ្នាំគំវីសិស្រីគឺខ្ញុំជិតចិត្តឲ្យ free ខ្ញុំឆ្លើយ what the fuck you look at me មិនដែលមកស៊ីបូរ៉ាស៊ីមកមកស៊ីកុំមកប៉ាណាខ្ញុំខ្ញុំបាយកានទីអ្នកខ្លះស្បានបានតែចំអំលេយីខ្ញុំជិតទៅទៅខ្ញុំចិញ្ចឹមក្រពះខ្ញុំចេះឈ្មោះបកាយពុទ្ធខ្ញុំស្ដាប់ព្រះសាឡាជាសាសនាបើខ្ញុំមកចោះឈ្នះខ្ញុំដើមអ្នកឯងគឺចំពងគំវីគ្មានទីជំរកគ្មានតែគូជាគ្នាឃើញខ្ញុំម្នាក់ឯងមានគេចង់ធ្វើបាបខ្ញុំមិនដែលហត់ទៅណាទេព្រោះខ្ញុំគ្មានស្លាប់ Hey ya, ពីយើងមិនលើកគេចាត់ ងថាបងសង្ហាហើយយ៉ាពីយើងមានលុយគេចាត់ទុកយើងដូចព្រះបត្រាមិនបាច់ចាំធ្វើស្នេហ៍ពាក់ខ្សែឬចុះគេថាមានលុយក្នុងហោបាយគេហៅយើងថាបងសង្ហា